អង្គព្រះត្រង់ញាណមានដីជាងសំដែងព្រះព្រះអនន្តរតែដែលចាំងបោទៅណាទៅបានដោយសារអមឫសីតថាគតចាក្រមគ្រាហើយលាលអនន្តអើយមានមមអីដោយរតែចាំងអមឫសីវោសាឆ្នាំថ្មី80ហើយ ក្រោយព្រះអានន្ទទ្រង់ចេញพ้នពីព្រះសម្ពុទ្ធមិនយល់ឡើយក្រោយពាន់តាថ្ងៃត្រង់ហើយមាមិនកន្តើយកលសាស្តាឆ្នាំសែងកាមាថ្ងៃអាទិត្យពេញបរិវ័យពិនថ្ងៃនោះណាព្រះអង្គទ្រង់ដឹងអាយុសង្ខាចំពោះមងមាគ្រាលោអាយ នៅវាបាវាឡាចេតីក្បែរវេសាល័យក្រៅកំផែងក៏ក្រៅធរណីក្រុមកន្លែងក៏លន់ខ្វាត់ខ្វែងក៏អាកាំងក្រោយមកពីខោជួបជុំគ្នាអង្គព្រះភគវាទ្រង់បានត្រាស់សំដែងគាថាអង្គចានឹងរំលឹងយ៉ាងច្បាស់ត្រាស់អវាទ ទ្រង់បានត្រាថាសង្ការទាំងឡាយតែងតែអន្តរាយវិនាលខូចខានចូលអ្នកទាំងឡាយកុំបីប្រមាណប្រឹងប្រែងសង្វាដោយសម្រេចតាមភាយដែលស្ងួនឆ្នាំដំដំដោយដីទុយក្តីខំក្តីឆៅចែនយ៉ាង ចុងក្រោយរមែងតែមានកិរិយាបែកលាយធម្មតានេះជាការពិតយ៉ាងណាជីវិនសំសាននេះក៏ក្មេងចាំងមានក្រពៀឬបណ្ឌិនចុងក្រោយរមែងតែតែស្លាប់ពិនបានបងជីវិនក៏យ៉ាងនោះដែរ ជីវិតថាកូនមានប្រមាណពេញកោរំពៀពេញអិនកេងកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែថាកូនត្រូវតែបរិនិព្វានបីខែកន្លងយ៉ាងរហាំងសែនសោកស្ដាយណាស់ព្រះទ្រង់ញាញវេលាចិនគឺទ្រង់ចូលជាហើយចូលដើមព្រានកាន់តាលព្រៃ ក្នុងខែពិសាថ្ងៃអង្គារឆ្នាំសាញ់វេលាចុងរាត្រីថ្ងៃ15កើតពេញបរមី បរិសានប្រស្រីចុំត្រៀបត្រាទីត្រង់ដើពៀននងតាំងនៅបែរផ្លូវទៅត្រង់កោសេនារារាំងភ្នំមួយគូសាលប្រឹងសាមានទាំងសេលានៅចន្លង កំថាឡើយមនុស្សសោយសោកាសូមបីទេវតាឋានទាំងអង្គយំសោកបោកក្រានស្ដាយស្រណងលន់ក៏ក្រៅអង្គពំបែនដីទីត្រង់នៅពៀននោះឯលើមានស្ដុកតាំងនៅល្អប្រំប្រៃសំគាល់ទីដើព្រះចិនស្រីនៅពៀនលើដីក៏សេនារា ក្នុងស្ទូបមានព្រះបដិមាថ្មក៏សាងយ៉ាងល្អគួរជ្រះថ្លាតំណាងព្រះសំព្រះសាស្តាស្ដោកស្ដឹងកាយាសែនាសោអ្នកទៅដល់ពិនចិនតែនចំឃើញដោយព្រះសំនៅជ្រងមានស្បង់ជ័យវោថ្វាយផ្លាស់បដូរទាំងអ្នកត្រាហោនឹងព្រះអ នឹកថាដូចជានៅថ្មីថ្មីនឹកព្រះចិនស្រីប្រស្រ័យស្រង់នឹកដល់ព្រះធម៌ល្អពលផងនឹកទាំងព្រះសង្ឃអង្គសាវកចាប់តាំងអំពីថ្ងៃនេះទៅសូមដើរតាមផ្លូវព្រះអរិយក្រំលំព្រះធម៌ដ៏ត្រជាក់ផុតពីអន្ទាំងនៃពួកមាន សូមឲ្យលោកអ្នកបានសូត្រស្ដាំប្រវត្តិសាស្ត្រព្រះភគវីបានសងចម្រើនគ្រប់ត្រង់គ្នាកុំបីឃ្លៀឃ្លាគ្រាណាឡើយ